Assalamualaikum warahmatullahi wabarakatuh តន្ទឹមពីការចាប់កមិនគេចូលអំឡំនេះលិនខិនចូលរួមតកតងបោះតាមអាសាសែមវិភាយតាមយើង ngân លើនយោបាយ syariat មកណាយុទ្ធងនយោបាយទៅ syariat អ៊ីស្លាមអន្តកំណែតម្រង់អរ៉ៃមេដឹកនាំវរ៉ៃយ៉ាហើយនឹងប្រជាជនឬក៏ប្រជាពលរដ្ឋដែលនៅក្រោមការដឹកនាំ uh, kitab ni ke roboh uh, Syekhul Islam Ahmad bin Abdul Halim bin Abdul Salam Ibn Taymiyah uh, Bismillahirrahmanirrahim wa ma taufiqi illa billah dan tihum ta abu taufiq bublan melingkan hong Allah subhanahu wa ta'ala Alhamdulillahilladzi awdaha lana ma'alim ad-din អទុំទុំយមហ្នឹងគឺសម្រាប់អល់ឡោះសុបានវតាឡាកងអល់ឡោះហៅបច្ចុប្បន្នសម្រាប់ថ្ងៃម៉ាអាលីមអឌីនម៉ាអាលីមនេះញូឆេះលអតសញ្ញាណផ្លាកសញ្ញាឧកមាថ្ងៃម៉ាណាញទៅយកកបៈនៅពើបត់នៅកន្លែងមួយកន្លែងម៉ាណាញអល់ឡោះហៅបច្ចុប្បន្នខាន់តែប្លោះវ៉ាមិនអាឡៃណាប៊ីលគីតាបតានអល់ឡោះសុបានវតាឡាហៅប្រែជាសគុណមើលទីងកថ្ងៃនឹងយកគីតាបកងច្បាស់លេះគីតាបអល់កុរអាន شرع لنا من الأحكام قد آه، هو جاء شباب شرع من من حكم حكم وفصل بين الحلال والحرام تن الله بشبه تي أنترا حلال دن حرام وتقدرت به مصالح الخلق هم آه، سبب كتاب القرآن الله سبحانه وتعالى هو كمنات حقيقة مصلحة untuk makhluk វសបតត bihi កវ៉ៃដុលហកតែមូលដ្ឋានគ្រឹះនៃសច្ចភាពពួកហកិកពួកហកមណាញុតតាប់វវកលអ៊ីឡាវូឡាទីលអ៊ូមូរម៉ាអះសានហ្វីតទៀនតានអល់ឡោះស៊ុបហានវតាឡាហូចែកកតបកិច្ចតែបន្ទុកនៅទីងកមេដឹកនាំផុតផុតសៀមអឺ mananya bu kumnat kong kong pot sot wa ah bihi at tadbir dan bu cat cai kong pot pot eh, ta hikmat falahul hamdu semgap Allah na tum tum yom alama qaddara wa dabbara hakik kong Allah subhanahu wa taala hukum nat dan hurib cham ini ke mukaddimah mananya sekedai pedam eh, semgap kitab asyasa asyariyah واشهد ان لا اله الا الله وحده لا شريك dan lan kau ngak saksi le timta opo kong ja lan ngak ibadat melingkan Allah Subhanahu wa taala po kong hasa ti hum te syirik semgap nyu arsala rusulahu bil bayyinat Allah Subhanahu wa taala hu pecu na tum tum rasul nan hum te bayyinat mananya fahtang wa anzala ma'ahumul kitab bayyinat ni le mukjizat hatum tum mukjizat wa anzala ma'ahumul kut kitab dan Allah SWT berikan sepi hong Rasul eh, kitab wal mizan dan ketai untuk tak hibyuti toa liyaku nas bil qis untuk manusia ni nyu uh, gib campu hat hadiu nyu wehu hibyuti toa wehu adal wa anzalna al hadid fihi ba'sun syadidun dan Allah berikan saimai kom ta bukhang kang wa manafi' tanta manfaat sebab manusia wa liya'lam Allah man yansuruhu wa rusulah dan Allah ngak ni untuk ke tahu lah hai gang kong tong kontrol Allah dan rasulnya hong tadau innallaha qawiyyun aziz dan berkat Allah subhanahu wa ta'ala dan aziz mananyo uh, eh, cenah tumpih uh, eh, kek suatu tumpih wa khatamahum bi Muhammadin nabiyyina dan Allah pacap nyohong Nabi Muhammad Nabi Dai sallallahu alaihi wasallam kong pop jun mai bil huda jun mai hong hidayah dan ugama kong yau li yudhirahu ala dini kulli untuk patadang tengok tumpi ugama wa ayyadahu bi sultan an nasir dan Allah subhanahu wa taala hukum tro Nabi Dai Muhammad sallallahu alaihi wasallam ផងតាអំណាចកងឆ្នើសអលជាមៈមណលអ៊ីលមណាពីថ្ងៃនេះគឺកងកងម៉ាណាញតាមអត្តន័យនៃអ៊ីលមូ والقلم للهداية untuk bu hidayah wal hujjah wa ma'na al qudrah was saif lin nusrah wat ta'ziz wa ba' فهذه رسالة تتضمن جوامع من السياسة الإلهية អឺសានេះគឺសាហាសានេះអតារីសាឡាហាសានេះវ៉ាឡៃគុំសាឡាមរ៉ាហ៊ីឡាបារកាតុអឺសាហាសានេះញូចងក្រងតតឡាំញូនយោបាយអល់ឡោះស៊ុបហានវតាឡាកំពោចែកម៉ៃវ៉ាលអ៊ីយ៉ាឡាអានណាបាវីយ៉ាតនយោបាយណាប៊ី la yastaghni anha ar-ra'i wa ar-ra'yah មិនណាញោទងពីកងកងដឹកនាំទាំងកងនឹកចោនេះ គឺញោយកភុ សិភៅនេះអត់ទៅសាសានេះ اقتضاها من أوجب الله نصحه من ولاة الأمور وجب Allah Subhanahu wa taala pewajib yak nasihat me dek nom. Apabila tian ta me dek nom te yak nasihat kat. Tiga ho yak o tiga puai atau tiga vei praha atau tiga bariha sab jenis ho yak o. كما قال النبي صلى الله عليه وسلم Allah الله يرضى لكم ثلاثا Mananya Allah subhanahu wa ta'ala rida berkaitan minta kelau. Antak buduhu wa la tushiriku bihi syai'a. Disanyu terkait jangan ibadat napa Allah dan terkait itu syirik o napa Allah. Wa antak tasimu bihablillahi jami'a wa la tafarraku. Dan terkait បានប្រកម្មហងថ្លៃអល់ឡោះស៊ុបហានតាឡាទាំងពីរកោតានជួយថ្ងៃឆ្លាស់ទីកោវ៉ាអានទូណាស៊ីហ៊ូមិនវល្លាហ៊ុលឡោះអមរគុំតានតេយកបាណាសិហាត់មេដឹកនាំថ្ងៃកងអល់ឡោះស៊ុបហានវតាឡាគិតហូចែកម៉ៃជើងជាមេដឹកនាំថ្ងៃហើយពេលឡៃកាឡៃកងជើងមេដឹកនាំនោះមកណាញអល់ឡោះៀបចំម៉ៃតានតេយកណាសិហាត់តេយកណាសិហាត់តេយកផ្ដល់ជាយោបល់តេយកទូនមានតេយកអឺ គេថារិះគន់ស្ថាបនាហើយកិនរិះគន់បែបវាយប្រហារ وهذه رسالة مبنية على آية- على آية الأمراء في كتاب الله وهي قوله تعالى إن الله يأمركم أن تؤدوا الأمانات إلى أهلها وإذا حكمتم بين الناس أن تحكموا بالعدل إن الله نعم يعظكم به Inna Allah kana sami'an basira. Wa hadhihi risalah mananyu sa kong Ibnu Taimiyah kat hauka ni ku eh, mabniyatun ala ayatil umara. Mananyu jong na tingok ayat kong paum ye mengge me dalam kitab Al-Qur'an ya Allah telah berfirman lai Inna Allah ya'murukum antu tu'addul amanat ពិតប្រកបអល់ឡោះសុបហានតាឡាប្រកបដៅពេលទីពេលទាំងពីរហើប្រតិកអាម៉ាណាអ៊ីឡាអាហ្លីហាពេលប៉ោអាម៉ាណាណាពេលតែហៅប៉ាន់អាម៉ាណាគេសាទៅយកប្រតិកអាម៉ាណាហ្នឹងវ៉ៃដាហាកាំទុំបៃណាណាសហាពេលឡៃថ្ងៃកោះហុគុំទីអន្តរាមនុស្សកាត់សេចក្តីទីអន្តរាមនុស្សអន្តះគុមូប៊ីលអត់មកការខញ្ញាប្រៃទាំងពីរហើកោះគុំហងអាដល Inna innallaha ni'imma ya'idzukum bihi Mananya Allah Subhanahu wa taala uh, kat tun min dai uh, eh, pekan pan pekam hong buruk kong adal hong buruk betul amanah Allah kana sami'an basira maknanya Allah Subhanahu wa taala jinna cikal mat dan iboh hakik okay, kong tai ngak Ya ayyuhalladzina amanu ati'u Allah wa ati'u Rasul. អល់ឡោះឡែវហើយកងកងអ៊ីម៉ាន់នេះបអាយិតអាយិតលេខលមឺផ្លោះប៉ាន់អល់ឡោះមិនយ៉ែនៅបមេដឹកនាំហើយចំណាយអាយិតលមឺផ្លោះសម្លាន់អល់ឡោះនៅមិនយ៉ែនៅបប្រជាពលរដ្ឋតៅកងកងតអមឡាហ្វរិនតាវហើយកងកងអ៊ីម៉ាន់ព្រះហើយតអាត់វ៉ានៅបអល់ឡោះតានតអបវ៉ានៅបរ៉ាស៊ូលតានមេដឹកនាំមេដឹកនាំផងហើយវ៉ាអ៊ូលីលអាមេរីមីងគុំម៉ាណាញ៉មេដឹកនាំកងកអ៊ីស្លាមជ្រើសរើស thì hậu cần nó mê được nóm mê được nóm con gần chạy bật tập một về từ cái mê được nóm con thì chưa được nhiều và in ta na dạ tụm gia lệ phong hơn tạp vụ khoai nhiều bò cao cả đặc cả đàn cao hậu cho sầm rong cao mừng gương kia sát farudduhu ilallahi wa rasul maknanya berkait-kait patalap gunan tuh Allah dan tuh Rasul in kuntum tu'minuna billahi wa yawmil akhir ya lek phong hư iman hong Allah dan ga akhirat. Dan paham je le fa in tanazatum fi syai'in farudduhu ila Allah ni. Mananya semrap ulama. Uh, ulama gang istihad mananya ga mu yen Quran uh, atau ga mu panyaha kong chieng mai nang na ke sang ayat Quran dan hadis Nabi. Tihokano dragang kong awam ni mananya dia mu ayat Quran no hadis Nabi mai nó từ thao tầm dây tuy không tay khen cái không cần ổ mà nói từ dòng ta cõi ta cái chứ bài lên từ tôi cái usul fik ta giật Quran ấy nhầm ta ở tình này bơ hoặc cùng như bơ istimpa từ đọ srong ngay bơ à như nào đây là cái khay luôn và asanu tạo vi là ngại giờ này cứ phật phật xem tên ca bọ sài cũng phật phật xem nên ông Ibn Taymiyyah kêu là có là ulama nazalat al-ayah al-ula fi bulatil umur. Maknanya ayat di sana Allah Subhanahu wa taala petekan mai untuk me dok nom. Alaihim ayu addul amanat ila ahliha. ផងមេដឹកនាំនេះញុយកប្រទេសអាម៉ាណាស់ของ Allah Subhanahu wa taala ចែកម៉ែវេទូលខុសត្រូវវ៉ៃដាហាកាមូបៃណានណាសអាយ៉ាគុំវិលអត់យលញូកោះគុំទាំងកាត់សេចក្តីទីទីអន្តរាមនុស្សគ្នាវិញកាត់សេចក្តីក្នុងអាដិល dan ayat tisa wa nazalat as-saniyah dan ayat titua cứ tệ tông hóng ar-ra'iyah mananya nè à, bạch chun tao gang con tọ là ở vạt tang, độc ta tang mừng nữ ta han tan gang cai cai na cái và chết tiền ngọn nhau dạo tạo at mê độc nòm alfa ilin lidalik mà nó nhau mê độc nòm còn ăn à vật tuy Al-fa'ili lidhalik ni maknanya tui amanah kong pau cek mai. Maknanya mei được nom kong ta amanah, mei được nom kong koh kum hong adil, đất nom hong adil. Ngạ tui jalan pau dan nên mei được nom nanya kong tia giáo và chep ta na ti ngọ nyu. Và ni si pau ni kong bọ srai lại nyu. Tại fi qasmihim wa hukmihim wa maghazihim wa ghairu dhalik. Maknanya công mà Thiên, អឺមេដនំក៏អនុវត្តទៅឡាំវុបផាអឺមណាញោបផាចាប់គេយល់ធនធាន dan adil dalam bentuk hukum dan kai kai na kai mananya me dok nom kong adil ne dalam bentuk dak nom nyu wajib ya te taat illa ya'muru bi ma'siyatillah azza wa jalla malingkan me dok nom nyu gai nga nyu gai te ផ្ដៅទៅងាក់ម៉ាក់សៀតនៅព្រះអល់ឡោះ fa iza amaru bi maksiatillah zawajalla yalanya pada dengan maksiat maka tihu ja ya, taat o oh, napa makhluk telambu maksiat napa pau kumcing fa in tanazau fi syai'in radduhu ila kitabillah wa sunnati rasulih yala ha, phong hau phong hau kedah kedang ka telambu biasa ruddu patalab gunan na kitab alquran dan sunnah rasul sallallahu alaihi wasallam dia patalab ni maknanya dia na ulama kongkat ijtihad kan ta samatthaphip untuk ijtihad គឺនឹងហើយកាន់អូទីឲ្យមួយយិតកូរ៉ាន មកក្តាស់កោយកលំក្រុមគេ WhatsApp Facebook ដល់កានេះទីហៅយល់អត់ចាប់អស្បាបកងបោបទាន់ម៉ៃតបសិរឧឡាម៉ាអ៊ំយ៉ាលៃបើគេបើទីហៅយល់អត់ប្លោះនោះទីថាតែមើលនៅបកស្រាយទុយហាវ៉ាណបស៊ូទី وإن لم تفعل ولاة الأمر ذلك أطيعوا فيما يأمرون به من طاعة الله لأن ذلك من طاعة الله ورسوله وأديت حقوقهم إليهم كما أمر الله ورسوله وعينوا على البر والتقى ولا يعانوا على الإثم والعدوان طيب بس បើសិនជាមេដឹកនាំហ្នឹងញោមងាក់ទុយប៉ោផ្ដៅអូញើជើងមេដឹកនាំញោមងាក់ទុយប៉ោផ្ដៅអូ uti'u fima ya'murun fima ya'muruna bihi min ta'atillah mà nhu thì ta ắt bạc ca lấy cũng nhu bạc đào thì ngã này cứ dạ tuy không bỏ bạc đào à, mà nà nhu hạp là nhu bạc đào thì ngã trong mừng vụ bỏ bạc đào thì không ngã tùy ổ cái do là hạp là nhu bạc đào thì cái ngã thà cái con bỏ bạc đào mà nà nhu mô hông thì ta ắt là bỏ Allah dan Rasul وأديت حقوقهم إليهم តែញុយកបំពេញសិទ្ធមេដឹកនាំកងតបដៅទីឲ្យបំពេញសិទ្ធម៉ាណាញុទីតង់មេដឹកនាំទីឲ្យបច្ចលឡៃកងសៀមចលឡៃកតកួតែជួយទីឲ្យតង់សហការមេទីទៅលំពុទុសាតែគុកងៈពេលជើងសត្រូវពេលជើងសត្រូវក្តាស់ក្ដែងកោម្សៅកោម្សៅកាន់ وإذا كانت الآية قد أوجبت أداء الأمانة إلى أهلها والحكم بالعدل فهذا جماع السياسة العادلة والولاية الصالحة តើណាបៀលអាយិតញូបវជិបពេលមេដឹកនាំនេះយកបទិអាម៉ាណាគេណបអាលីញូអាលីនឹកចោកងតមឡាមេដឹកនាំតានគេក៏ហុគុំតានសិក្ដីហងអាដិលតើនឹងតងតបប្រការនេះញូជាជីម៉ាអសិយាសាអលអាឌីឡា មិនណាយុជាសង្យោគឬក៏ជា ចំណុចប្រសពនៃ នយោបាយដែលអាទិលហើយនឹងការដឹកនាំដែលត្រឹមត្រូវតើនឹងមេដឹកនាំនេះយើងទៀមទាគេងាក់នយោបាយកងអាទិលតែដឹកនាំកងត្រឹមត្រូវប៉ណ្ណឹងជាងមេដឹកនាំកងវាជីបយតិតាតអមអាដាលអាម៉ាណាតហ្វាហ្វីហ៊ីណូអាន Adapun berbagai peterah amanah ni yang tertua perpet. Ahaduhuma al-wilayat wa huwa kana sabab nuzulil ayah. Wilayat ni maknanya terai uh, yang uh, តែងតាំងអតោបកុលភារកិច្ចងាក់ព្រុនេះនៅបកកលែងកងស័កសមកងហូសមត្ថភាពនៅនេះយើងសម្បប់កងកបតកនអាយត្តម៉ែ ព្រោះវាឡៃត្រៃហៅអំណាចត្រៃហៅឱកាសរបស់ណាទេឧទាហរណ៍ឡើយមើលកាឡៃកងថាប៉ោត្រៃកាឡៃកងអែបអបព្រោះណាមនុស្សកុំតែសមត្ថភាពពិតព្រោះត្រៃហៅមួយមួយងាអត់ណាម៉ាណៃប៉ណ្ណិនត្រៃហៅទិសអាម៉ាណាអស់ណាតែនៅបទិសអាម៉ាណាស់នេះគឺទីសាញោទៅយកទុយមនុស្សកងហៅសមត្ថភាពមួយងាទុយលពីញោអវ៉ៃណនប៊ីសលឡោះអាឡៃសាឡាំលំម៉ាហ្វតាហាម៉ាកាវ៉ាតសលឡាម៉ាហ្វាទីហលកាបាមីនប៊ីនីឆៃបា طلبها منه العباس ليجمع له بين سقاية الحاج وسدانة البيت فأنزل الله هذه الآية فدفع مفاتيح الكعبة إلى بني شيبة នប៊ីសល្លឡោះអាឡៃវ៉ាសឡាំទីពេលកងកើតរំដោះទីក្រុងម៉ាកាលោកនៅកើតហៅទទួលនឹកសោកាបាស់មឹងបនីសៃបាពេលហ្នឹងគឺមីវកើតអាឡាបាសនេះកើតដកប៉ាន់សោមឹងណាប៊ីអន្តោឡាកើតនេះកងទទួលអឺ maknanya chạy chai pha e về gần nạ chìm nhúng lo nó pan so cả bạc cả thế nên bên Allah subhanahu wa ta'ala bật gần ayat này mày thế nên chứng Nabi sallallahu alaihi wasallam hồ mự so nưng cái tìm mưu cật Abbas ở giờ lại thứ hai và cô về mưu thứ hai cô do lại nhiều mưu thứ hai còn mà Nabi sallallahu alaihi wasallam cật ý lẽ gan con xạ sầm pan so nó cứ bani shay bác cô do lại nhiều pan tăng mưa giờ man lại mà giờ thế nên Nabi sallallahu alaihi wasallam kat gaksa panagi oleh amanah terlambu wilayah maknanya amanah terlambu terpukul perekat gang kong dak nom la terai ne prenyu gang kong hau samat phiep fajib ala waliyil am ayyuwalli ala kulli amalin minal amal muslimin aslah man yajidahu au man yajiduhu lidhalikal amal wajib tengok nom, me dak nom យកតែតែងតាំងអតោជ្រើសរើស galai kong nyu na pan pru ga Islam ni aslah mana nyu gang kong xem chừng gang kong nyu ai hí nó បំពេញកតបកិច្ចអតោភារកិច្ចពួកហេតុនឹងមិនណាញឧទាហរណ៍លំលំផ្លៃត្រៃអតោលំខុំត្រៃត្រៃណាកាលៃកងញូអស្លាស់មិនណាញញូសៀមជាងកាំងកងតឡំព្រុដឹកនាំហ្នឹងវារបស់លសៀមជាងកាំងជើងត្រៃយ៉ាបុកានឹងត្រៃយ៉ាបុកានឹងមិនណាជាជាអាម៉ាណាហាសាមឹងអល់ឡោះស៊ុបហានវតាឡា قال النبي صلى الله عليه وسلم نبي صلى الله عليه وسلم برسبت من ولي من أمر المسلمين شيئا فولى رجلا وهو يجد من هو أصلح للمسلمين منه فقد خان الله ورسوله وخان المؤمنين رواه الحاكم في صحيحه وجب دي ngọ gần lại con nhiều chi mê đặng nọm nhiều tang tang uh, nữ cho con pan vụm là nhiều អន្តោដឹកនាំពួកហិតយអ៊ីស្លាមនេះទោះកាលៃកងអស្លោះតែនៅពេលហើយហើយញូប៉ាន់ពួកកអ៊ីស្លាមលោះនៅញូតែងតាំងលកាយហើយកងប៉ាន់ពួកនឹងលោះនៅតែកងថ្ងៃកកងសៀមជាងញូពួកញូហមឺអូម៉ាណាញូញូហៅក្បត់ហងអល់ឡោះក្បត់ហងរ៉ាស៊ូលតែក្បត់កងកងអ៊ីម៉ានកងកងអ៊ីម៉ានម៉ាណាញូទីហៅបត្រឹសអាម៉ាណាអូ Tapi mưa asa hadis ke Man qallada rajulan amalan ala isabah fahuwa yajid fi tilkal isabah arda minhu faqad khana Allah wa rasulahu wa khana al-mu'minin ដូច្នេះហើយហើយយើងចែកទូនីតិព្រៃកាលកែអន្តប៉ាន់ព្រុហាសា ទីងក់ក្រមហាសាតែនៅលំក្រមនោះនេះមិនតែមនុស្សគង់មណាញុក្រមនោះបោកតែជាងកាងប៉ុន្តែតែមើលអូមណាញុភាកលូក៏បោកតែមើលកាងហ្នឹង ព្រោះថ្ងៃហូមើអូនដោយសារលទ្ធិអន្តរអំណាចតើនឹងជើងថ្ងៃកងកងមេដឹកនាំកងតែងតាំងដូចនេះណាបានយើងថ្ងៃក្បត់ក្នុងអល់ឡោះតើរ៉ូសូលតើក្បត់ក្នុងកងអ៊ីម៉ាន់ وروى بعضهم أن أنه من قول عمر لابن عمر តើនឹងនឹងកាមេកលរីវ៉ាយ៉ាត់នេះគឺពុះភ្នួយសាសនាអ៊ុម៉ាត់មិនយ៉ែនៅប៉នឹកិតនឹងទេអ៊ីបោះលសម័យសាសនាអ៊ុម៉ាត់ណាហត់ដល់មើលនឹកិតងាក់ជាងមេដឹកនាំគេអាសា ប៉ាន់ព្រូអូមកណាញោសាសនាអ៊ុមាត់មើលកន្លែងកងហៅសមត្ថភាពច្បាស់កន្លែង وقال عمر بن الخطاب رضي الله عنه من ولي من أمر المسلمين شيئا فولى رجلا لمودة أو قرابة بينهما فقد خان الله ورسوله والمسلمين តើនៅសិនអ៊ុមាត់ប៊ុលកាតាបរ៉ាឌីឡោះអានហ៊ុំយ៉ៃឡែហើយហើយញូជាមេដឹកនាំកអ៊ីស្លាមលោះណាញូតែងតាំងហាហ្គាល់កៃដោយសារលែកញូកណ្ដាំដោយសារលែកហ្គាល់កៃនៅណាស់អែបអោបញូ atau mta gayodle karabah mananyo Kampuche hongkau mananyo hapela nyu ngai na ne nyo hu i on pa samatthapip គេកាណាញៀនៅបកដោយសារតែញោមណាំអតោកម្ពុជាកោមកការញុក្បត់យកของอัลลอฮ์แต่รอซูลแต่ของอิสลามแต่ก็อิสลามดังนั้นมลัมนี้ละกาวโจรวมตัวนี้โอนปูนอินชาอัลลอฮ์ ថ្ងៃអកាន់នេះបន្តគេតាមនេះសៀមវិភាជាពួកចូលរួមនៅបកថាតែនតែនអ៊ីស្លាមទេអន្តតស្នឹងខែទេហូកាណូអឺនិយាយអន្តតលើគេទៅរិះគន់មេដឹកនាំហូកាណូម៉ាណាញូអ៊ីស្លាមទេយ៉ាងណាសិហាត់តែនឹងអាពេលៃមេដឹកនាំទៅអតោយ៉ាងក្រៃគិតហៅប៉ាំងរឿងនេះអតោញូជាហាសាចលានអន្តតទេមើលណៅ ពិភាក្សាកោថ្លឹមគូដឹកនាំវិញហូសៀមអ៊ីនសាអល់ឡោះអឺកោអនពុនតែកម្មអស់វាលែងតែចំណិចឡៃក្រាងអតោឈុកឆុងនៅទីងក់តែនតែនទាំងពីកោកោអនពុនអ៊ីសឡាមអាឡៃគុំរ៉ាហ្មាតុលឡាហ៊ីវបារកាតុ